អូខេសួស្តីទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះយើងមកធ្វើការ review តាក់ទងទៅនឹងរបៀបនៃការអូតូចូល PVP ពីមានអ្នកកឆាត សួរខ្ញុំច្រើនដោយសារគាត់អត់សូវមានពេលចូលមកវាយអញ្ចឹងណាគ្រាន់តែចង់ដាក់អូតូវាចូលចេញចូលចេញចូលអញ្ចឹងណាហ្នឹងហើយអញ្ចឹងថ្ងៃនេះខ្ញុំធ្វើការ review ហ្នឹងគឺខ្ញុំប្រើកម្មវិធី TV Auto ហើយកម្មវិធី TV Auto មាន2អ្នកនរនេះអាចប្រើជាលក្ខណៈទិញ license ពីវាប្រើប្រចាំខែក៏បានតែមួយខែខ្ទង់បង់ដូចជា5ដុល្លារ ហើយមួយទៀតអ្នកទាំងអស់គ្នាអាចទិញក្រែកពីខ្ញុំយកទៅប្រើក៏បានដែរក្រែកនេះគឺលក្ខណៈថាយើងប្រើដល់ឆ្នាំ2009ណាបើយើងគិតទៅដូច permanent ដែរហ្នឹងហើយប៉ុន្តែក្រែកនេះយើងប្រើបានជាមួយតែ JH2 របស់សបាយទេ JH2 server private អីគឺយើងប្រើចែកអត់កើតទេណាអញ្ចឹងយើងបើក grade 1អត់ចាញ់អីទេយើងចុចនេះមួយទៀតអូខេយើងចាំបន្តិចវាលុបទាំងសាច់ full សិន យើងឲ្យប្រើវាបានអូខេនេះចេញផ្ទាំងបែបនេះយើងអូខេពីរដងទៅយើងប្រើកម្មវិធីនឹងបានហើយណាហើយដំបូងយើងធ្វើការសិតសិនអ្នកទាំងអស់គ្នាអញ្ចឹងមុននឹងធ្វើការសិតទៅលើការចូលនេះយើងមកក្បែរ NPC ដែលយើងចូលវៃ PVP ហ្នឹងសិនណាអញ្ចឹងយើងចុចលើឈ្មោះ hero កុំគ្រីសណាបើគ្រីសរត់ចូលបាត់ឡើយយើងសិតហើយអញ្ចឹងចុចលើឈ្មោះ hero ណាបន្តមកទៀតយើងគ្រីសកន្លែង follow NPC ដាក់បាក់คลิกលើវាមកវាលុបទាំងបែបនេះបន្ទាប់ពីលុបទាំងបែបនេះរួចកន្លែងនេះគឺយើងយកពាក្យ set by name ណាឥឡូវមិនប៉ះវាទេ set by name កន្លែងនេះគឺយើងចុចពាក្យ update update ណាអញ្ចឹងដល់ពេលដែលយើង update ហើយ npc មក block map នេះមានប្រមាណវានឹងចេញមកទាំងអស់អញ្ចឹង npc ដែលយើងចង់ចូលយើងត្រូវដឹងឈ្មោះវាអញ្ចឹងវាឈ្មោះ Thoman នេះដោយសារវាកំបាំង hero នេះយើងមើលអត់សតច្បាស់នេះហេនេះមើលឃើញទេនេះហើយយើងចុចលើវាមកមើលក្នុង map ខាងនេះវិញ Thoman នេះហេ អឺយើងចុចលើឈ្មោះនឹងរួចយើងចុចពាក្យអាកដានេះមកវាធ្លាក់ឈ្មោះមកក្រោមអានឹងមកតង់ហ្នឹងណាហើយបន្តមកទៀតអ្នកទាំងអស់ចុចទៅលើ NPC មួយនេះ NPC មួយហ្នឹងណាហើយអ្នកទាំងអស់នេះចុចមើលកន្លែង menu នេះអ្នកទាំងអស់ចុចពាក្យ update អញ្ចឹង update វាមកវានឹងលោតផ្ទាំងយើងឬដូចអានេះដែរចានេះមានមកផ្ទាំងមើល1 2 3 4 5អញ្ចឹងកន្លែងនេះវាមាន5ដូចគ្នាណា1 2 3 4 5ឃើញ5ដូចគ្នាអញ្ចឹងកន្លែងនេះយើងយកពាក្យថា register ណាដូចថាយើងចុចលើ register នេះណា អេតវាចូលបើប៉ុណ្្នឹងមកនឹងមកតង់ហ្នឹងណាបន្ទាប់មកទៀតយើងកំតាំងគ្រីសវាអូតូយើងចូលទៅក្នុងសិនយើងចុចលើវានេះយើងចូលមកក្នុង NPC ក្នុងយើងសាត់តែក្នុងនេះមកតង់ទៀតអញ្ចឹង NPC មួយនេះវាឈ្មោះគេ MAC sign up អញ្ចឹងធ្វើការដូចគ្នាអ្នកនរនេះអ្នកនរចុចពី update ខ្លាំងដូចគ្នាអញ្ចឹងវានឹងចាញ់ឈ្មោះ NPC នេះឃើញទេអញ្ចឹងអ្នកនរនេះចុច add វាមកតង់ទៀត add មកតង់ទៀតណាបន្តមកទៀតចុចលើ hero អឺ hero ចុចលើ NPC មួយហ្នឹងវាលុបទាំងឲ្យយើងរើស4 1 2 3 4អញ្ចឹងទាំងដែលយើងរើសមុនគេគឺយើងយកពាក្យ register អញ្ចឹងអ្នកនោះចុច update អញ្ចឹងមើលកន្លែងដូចគ្នា1 2 3 4ឃើញទេ4ដូចគ្នាណាអញ្ចឹងយកពាក្យ register អញ្ចឹងយើងចុចពាក្យ add បើប៉ុណ្្នឹងរួចយើងចេញទៅក្រៅទៅយើងចង់ដឹងថាវាអូតូចូលអត់អញ្ចឹងណានេះចេញមកកណ្ដាលមកអញ្ចឹងយើងឈរឡើងទីតាំងហ្នឹងណាឈរទីតាំងហ្នឹងបន្តមកទៀត យើងគ្រីសវាមកនេះគ្រីសគ្រីសអានេះមួយគ្រីសនេះមួយណាដើម្បីឲ្យវា អូតូคลิกពណ៌ផាំងសិនដែលយើងកំណត់នេះណានឹងហើយបន្ទាប់មកទៀតយើងគ្រីសឈ្មោះ hero ឃើញចូលមកក្នុងហ្នឹងវាអូតូចូលហើយណាឃើញហើយនេះអញ្ចឹងកន្លែងនេះវា register រួចហើយអ្នកនរនេះវាចុចមិញវា register រួចហើយណាហើយកន្លែងខ្ញុំ recommend មួយទៀតណាដាក់ auto chart លើក្បាលផងបើសិនជាកាត់ណៃអ្នកនរនេះដាក់ auto chart ទេ hero វានឹង slip ដល់ពេលដែល hero slip ពិបាកបន្តិចហ្នឹងពិបាកតង់អីគេ វាអាចចុច NPC ទេតែវា slip វាអាចចុចតែ NPC ណានេះកន្លែងនេះ auto slip នេះយើងវាយអីក៏បានដែរវាយមក add វាមកចុច click កន្លែងនេះមកវាឆាត auto chat លើក្បាលតែនេះខ្ញុំមិនឲ្យវា auto chat ដោយសារខ្ញុំខ្ជិលខ្ញុំខ្ញុំហាយឈ្មោះ hero អញ្ចឹងណាហ្នឹងហើយអញ្ចឹងកន្លែងនេះបន្ទាប់មកទៀតយើងចាំវាចូលដល់ក្នុងចូលដល់ក្នុងយើងនឹងសិតវាមកតង់ទៀតអ្នកនរនេះយើងសិតអីគេ function auto train function auto tron នេះវាពិបាកម្យ៉ាងយើងកំណត់វានេះកំណត់ឲ្យវាដើរទេតាមពិតណានេះដូចឃើញចូលដល់ក្នុងហ្នឹងណាអញ្ចឹងយើងគ្រីសលើវាមកយើងគ្រីសលើវាបែបហ្នឹងណាអឺតាមពិតកន្លែងនេះយើងកំណត់វាវ័យទៀតប៉ុន្តែដោយសារខ្ញុំមិនដឹងមិនដែរដល់ពេលយើងចូលដល់ក្នុងកន្លែងកន្លែងនេះគឺយើងកំណត់វាវ័យវាអត់វ័យទេកន្លែងកន្លែងហ្នឹងណាអញ្ចឹងបើសិនជាករណីយើងទុក hero ឲ្យវាធម្មតាទេយើងមិនកំណត់ឲ្យវាទេណាយើងមិនកំណត់វាវ័យទេ ចឹងឡើយនេះយើងចូលដល់ក្នុងប៉ុណ្្នឹងបានហើយចាំមើលដល់ក្នុងយើងបានអត់ឲ្យវាអាប់ដេត map វានេះ map នឹងធ្លាប់អាប់ដេតហើយមិនសាហើយកំណត់ឲ្យវាដើរបែបនេះនៅក្នុងនេះបើយើងមិនកំណត់វាទេវាពិបាកគេគេមកដល់គេអាប់ដេតដែរដើរយ៉ាងនេះនេះ Hello បាទឈឺដែរខ្ញុំខ្ញុំអត់នេះដោយសារខ្ញុំនេះ phải vậy vô vậy vô mà អឺអាហ្នឹងយើងអត់ទេតែប៉ុណ្្នឹងតែពេលដែលវាងាប់វាចេញទៅវិញយ៉ាងឡើងយើងអូតូវាទីវាដើរទៅកន្លែងដែលយើងចង់ទៅអញ្ចឹងណាបងប្អូននេះពេលដែលយើងសិតវាអញ្ចឹងទៅវាអូតូដើរទៅកន្លែងដែលយើងចង់ចង់ដើរវាស្រួលយើងត្រង់ថាយើងមិនចាំបាច់ហត់បាច់អីអញ្ចឹងណាហេរ៉ូវាអត់ឈឺហ្នឹងឃើញនេះ វែកសោឈឺយីទៅគ្រាន់ថាខ្ញុំខ្ជិលលាក់នេះវាថាជួបចឹងអីវៃហ្មងទៅខ្ជិលនេះទូឌីមេជនេះកាត់ហ្មងអាប៉ែវមកនេះវិញ អស់ម៉ាណាលីងអូខេអញ្ចឹងយ៉ានេះយើងសិតវាប៉ុណ្ណឹងបានហើយអ្នកនរនេះវាវាដើរអូតូហើយដោយសារនេះដោយសារគេវាយភ្ញុកខ្ញុំពេកអញ្ចឹងខ្ញុំអត់មានពេលដល់ដៃធ្វើមើលអញ្ចឹងណាអញ្ចឹងចាំមើលដល់ពេលវាងាប់ហើយវាទៅក្រៅវិញវានឹង register ខ្លួនឯងអញ្ចឹងយើងកំណត់បែបហ្នឹងមកបានហើយនិយាយទៅវានឹងដើរពេញ map ហ្នឹងហ្មងកន្លែងនេះកន្លែងនេះយើងកំណត់វាដើរពេញ map ហ្នឹងហើយជា register ដែរនេះហើយចូលទៀតហើយឃើញទេ អញ្ចឹងវីដេអូនេះយើងគ្រាន់តែ auto register ដើម្បីចូលនៅក្នុងវ័យ chamber ឯងតែបើយើងសិតវា auto វ័យវាអត់ទាន់វ័យទេសារខ្ញុំអត់ទាន់នឹងខ្ញុំត្រូវសិតឡើងណាដែរអញ្ចឹងណាអ្នកទាំងអស់គ្នាបើសិនជាកណ្ដីចេះអាចធ្វើការ comment ក្រោមវីដេអូបានណាអូខេអរគុណបាយបាយ